រុកណាក្រមុំប្រៃឆោឬជើងប្រៃកងមាសឬបាទាយមេមុតឬក្រោឆ្មាពូរៀងអីរីជីវ៉ាសុំស្ងួនមេថាមកនួនល្អចំការលើឬស្ទឹងត្រង់ស្រុកកងសតិន បានជាល្អបងសួរអូនធ្វើហាដូចខឹងគ្រាន់តែសួរប៉ុណ្ណឹង សួរពនធ្វើហាដូចខឹងគ្រាន់តែសួរប៉ុណ្ណឹងព្រលឹងក្រហមក៏បើមិនឆ្លើយសំនួនអងកុំប្រកាន់បងព្រោះថ្ងៃបញ្ចូលឆ្នាំចាំថ្ងៃស្អាតចាំថ្លៃប្រាប់បងនឹងចាំស្ដាប់ក៏មិនទាន់ហួងទេអូនអើយឈ្មោះអីទៅណោះសូមឆ្លើយឲ្យគុំពោឲ្យបងខ្មាស់គេអូនអើយឈ្មោះអីទៅណោះសូមឆ្លើយ មកគេអូនអើយកំបីខឹងបងសួរព្រោះចង់ដឹងព្រោះលងអោស្នេហ៍ស្រីចូលឆ្នាំហើយ បងចូលស្ដីតាមផ្លូវប្រពៃណីយកថ្លៃឲ្យជាគូ សមកពីស្រុកណា ក្រមុំប្រៃឈរឬជើងព្រៃកងមាសឬបាទាយមេមត់ឬក្រោឆ្មាអូរៀងអីពីជីវ៉ាសុំស្មូនមេថាមកនួនល្អចំការលើឬស្ទឹងត្រង់ស្រុកកងសតិន បានជាល្អបងសួរអូនធ្វើហាដូចខំគ្រាន់តែសួរ នឹងប្រលឹងក្រហមអបងសួរអូនធ្វើហាដោយខឹងគាត់ទៅសួរប៉ុននឹងប្រលឹងក្រហមកបើមិនឆ្លើយសំនួនអងកុំប្រកាន់បងព្រោះថ្ងៃបំចូលឆ្នាំចាំថ្ងៃស្អាតចាំថ្ងៃប្រាប់បងនឹងចាំស្ដាប់ក៏មិនតន់ហួងទេអូនអើយឈ្មោះអីទៅណោះសូមឆ្លើយឲ្យកុំភោឲ្យបងខ្មាស់គេ ឈ្មោះអីទេណោសូមឆ្លើយឲ្យកុំពោឲ្យបងខ្មាស់គេអូនអើយកុំបីខឹងបងសួរព្រោះចង់ដឹង ព្រលងអស់ស្នេហ៍ស្រីចូលឆ្នាំហើយ បងចូលស្ដីតាមផ្លូវប្រពៃណីយកថ្លៃឲ្យជាគូ Thank you.